ពេលគិតដល់រឿងស្លាប់មិនឈឺចាំទេតែស្លាប់ទៅខ្មាំងគេស្លាប់ព្រោះតែស្រី ស្រីអីលើសាវាសឹងតែទាំងអង្គរោស្រីស្មងធ្វើឆ្នាំសឹងគ្មានដល់ ណាក៏មិនហើយឡើយទ្រាំមិនបន់ដោយចិត្តតទួលការពិតថារកក្តីសុខមិនមាន ខ្លួនឯងមិនល្អអោយមនុស្សម្នាក់ធ្វើបាបទុនទ្រី សុំទោសដល់ខ្លួនឯងប្រោកដីសុខសឹងគ្មានថែខ្លួនអោយមានសុខវិញ គិតដល់រឿងស្លាប់មិនឈឺចាំទេតែស្លាប់ទៅខ្មាំងគេស្លាប់ព្រោះតែស្រី ស្រីអីលើសាវាសឹងតែទាំងអង្គរោស្រីស្មងធ្វើឆ្នាំសឹងគ្មានដល់ ទ្រាំមិនបន់ដោយចិត្តតទួលការពិតថារកក្តីសុខមិនមានសុំទោសដល់ខ្លួនឯងថែខ្លួនឯងមិនល្អ បទុំទ្រីសុំទោសដល់ខ្លួនឯងរោគដីសុខសឹងគ្មានថែខ្លួនឲ្យមានសុខវិញ her